ពិសេសអឺបង្កើតភាពស្វាមក្នុងការរត់រាស់និងជួយចូលកម្មការចាត់ចែងព្រមទាំងជួយជំរុញដល់ការប្រតិកម្មគីមីផ្សេងផ្សេងប្រូតេអ៊ីនមាន3គឺអាស៊ីតអាមីណេប៉ាក់ទីននិងប្រូតេអ៊ីនអាស៊ីតអាមីណេគឺជាភាពបង្កតូចតូចឬ monomer របស់ protein protein គឺជា polymer របស់អាស៊ីតអាមីណេអឺ អាមីនកាបុកស៊ីបណ្ដុំកាបុកស៊ីលបណ្ដុំអាមីននិងរ៉ាឌីកាហើយមានអាតូមកាបូននិងអ៊ីត្រូសែននៅចំកណ្ដាលអូការទៅទៅទៀតដល់ស្ម័គ្រចិត្តក៏បានណាតោះរស់ស្អាតគឺទៅយ៉ាងដល់បាយខាងក្រោយ at the back con thế lẽ ừ, muốn có hot chiên không Đà Vinh Hả? Là Ni à? Con con còn lắm không chẳng? Con ở đây lắm á? Là hát rồi, là hát Bên là hát rồi, là hát để ក្លាហានល្អចូលចាំមិនខ្នើឲ្យវាក្លាហានតិចអីមិនខ្លាចទេព្រោះហ្នឹងឈួតយកតែអាស៊ីតខ្លាញ់ឆ្អែតគឺជាអាស៊ីតដែលមានថាគ្រប់គ្រងដូចជាខ្លាញ់សត្វខ្លាញ់កោខ្លាញ់ក្រអាស៊ីតខ្លាញ់មិនឆ្អែតគឺជាអាស៊ីតដែលមានថាគ្រប់គ្រងដូចជាខ្លាញ់ដែលចម្រាស់ពីក្រុមហ៊ុនជាតិ អឺលោកតាខុសគ្នាពីអាស៊ីតខ្លាញ់ឆ្អែតនិងអាស៊ីតខ្លាញ់មិនឆ្អែតអាស៊ីតខ្លាញ់ឆ្អែតមានហាងគ្រប់គ្រាន់ក៏នៅបង្កជំងឺអាស៊ីតខ្លាញ់មិនឆ្អែតមានមិនមានហាងគ្រប់គ្រាន់បង្កជំងឺនៅអឺមិនក្រអឺប្រូតេអ៊ីនប្រូតេអ៊ីនគឺជាសម្បត្តិជាតិដែលផ្សំឡើងពីកាបានិងស៊ូបអឺអ៊ីដ្រូសែននិងអុកស៊ីសែនអឺប្រូតេអ៊ីនមានតួនាទីជួយដឹកនាំអឺ បូតិកនិងប្រូតេអ៊ីនអាស៊ីតអាមីណេគឺជាម៉ូណូមែរម៉ូណូមែរដែលរបស់ប្រូតេអ៊ីនប្រូតូប្រូតេអ៊ីនគឺជាម៉ូប៉ូលីមែររបស់អាស៊ីតអាមីណេបាទអចាំបានមួយបានបន្ទូអូហើយគាត់ថាទៀតទៀតហើយមួយទៀតហើយ មើលក្បាលហត់អត់បន្តិចបន្តិចតែតែបន្តិចសមាធិអាស្រ័យរៀងគឺជាសមាធិមិនចុះកបោនទេព្រឹកលេងកបោនជាពិសេសសមាធិអាស្រ័យរៀងសំខាន់សំខាន់ដែលគេច្រើនគ្រប់ប្រទេសក្នុងសារពាង្គកាយមានដូចជាទឹកអមកនិកកបោនជាពិសេសនិងបាអាសិតហើយម៉ូលីម៉ែគឺជាម៉ូលម៉ូលេគុលតូចដែលបង្កើតបានជាម៉ូលេគុលធំម៉ូលីម៉ែគឺជាម៉ូលេគុលធំដែលកើតចេញពីម៉ូលីម៉ែ ម៉ាក្រូសារពាង្គកាយគឺម៉ាក្រូសារពាង្គកាយកាត់ឡើងនៅពេលម៉ូលេគុលមួយមានទុកម៉ូលតម្រាច្រើនពីរាប់រយដល់រាប់ពាន់ទឹកមានសារៈសំខាន់ណាស់នៅក្នុងសារពាង្គកាយវាមានប្រហែល65%នៃនៃចំនួនខ្លួនសមាធិសមាធិសរីរាង្គគឺជាសមាធិដែលបង្កឡើងដោយតបោនអឺអឺសមាធិសរីសមាធិសរីរាង្គគឺជាសមាធិដែលដែលបង្កឡើងដោយទឹកតបោន មានក្លូសេនលេពេកប្រូពេកនិងអាស៊ីតនៅក្នុង H អឺវាបង្កឡើងវាបង្កឡើងដោយកបោតអុកកែនអ៊ីដកែននិងប៉ាអាស៊ីតដែលមានប្រហែល96%នៃម៉ាត់មុតនៃចំនួនខ្លួនអឺក្លូសេនក្លូសេនបង្កឡើងដោយកបោតអុកកែននិងអ៊ីដកែនអឺ translate uh, dengan pen uh, បង្កឡើងបង្កឡើងតាមច្បាប់ឯកសារនិងឯកសារដែលមានសមាមាត្រប្រហែល1 1ពី1អឺឃើញសិចមានវត្តថាមនោសាគរិតឬឬហៅថាសងងាយព្រួយមានព្រួយកោព្រួយកោនិងកលៈតោសងងាយទាំង3នេះមានរូបមន្តដូចគ្នាគឺ C6H12O6 rồi lipid lipid ជាសមាធាតុដែលយើងតែបង្កឡើងដោយកបោដោយធាតុកបោហើយអុកស៊ីសែននិងអីដដែលដែរប៉ុន្តែវាមានប៉ុន្តែមានខុសពី chloride ព្រោះវាមានអុកស៊ីសែនតិចប៉ុន្តែមានអីដដែលច្រើនឧទាហរណ៍ខ្លាញ់គោជា lipid មានរូបមន្តហើយមានរូបមន្តនៃ57 110និង O6 បាទអរដល់មួយអាសុំជូន biệt hấm từ á tao lấy mau lần này mau mày khai mua tao hai ba ok lo ខ្លាញ់ឆ្អែតនិងអាស៊ីតខ្លាញ់ឆ្អែតអាស៊ីតខ្លាញ់ឆ្អែតមានអ៊ីក្រូសែនអើយមិនគ្រប់គ្រាន់ក៏ជាលេខនឹងបង្កជំងឺអាស៊ីតខ្លាញ់ឆ្អែតជាអាស៊ីតមានអ៊ីក្រូសែនមិនគ្រប់គ្រាន់មិនកកនិងមិនបង្កជំងឺអាស៊ីតខ្លាញ់ឆ្អែតកើតចេញពីពីឆ្អែតឧទាហរណ៍ខ្លាញ់ដែលកើតចេញពីសត្វខ្លាញ់គោខ្លាញ់ត្រីអាស៊ីតខ្លាញ់មិនឆ្អែតជាអាស៊ីតដែលកើតឡើងពីលីពីតលីពីតមិនឆ្អែតឧទាហរណ៍ខ្លាញ់ដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិអើយប្រូទីនប្រូទីនជាសមាសធាតុស្រីរាដែលផ្សំឡើងពីអាតូមក្បោន អ៊ីដ្រូសែនអុកស៊ីសែននិងអាសូតវាមាននីតិបង្កើតគម្រោងអើយកោសិកាជួយបង្ការអន្តរសាច់ដុំអើយដឹកនាំអុកស៊ីសែនផ្ដល់ភាពស៊ាំសម្រាប់ការលូតលាស់និងជួសជុលកោសិកាចាស់ចាស់ព្រមទាំងជួយជំរុញប្រតិកម្មគីមីផ្សេងផ្សេងប្រូតេអ៊ីនមាន3អើយអាស៊ីតអាមីណេប៉បទីតនិងប្រូតេអ៊ីនអាស៊ីតអាមីណេជាម៉ូណូមែររបស់ប្រូតេអ៊ីនប្រូតេអ៊ីនជាប៉ូលីមែររបស់អើយអាស៊ីតអាមីណេអាស៊ីតអាមីណេពុំឡើងដោយ carbon carbon carboxyl ơi carbon amin ở à, vận động amin ơi là ra radical cả hai miên, min rồi atom carbon là ít cái ra được trong phần đà mà tiền ba đấy ba ok ra đây rồi

វាមានពីបងកើតទម្រង់